បាទសួស្តីបងប្អូនទាំងអស់គ្នា ស្វាគមន៍មកកានវីដេអូថ្មី នៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតាក់ទងទៅរបៀបនៅក្នុងការដកដក connect Facebook ហ្នឹងហើយដក connect Facebook ដែលខ្ញុំបានសន្យាមួយអ្នកទាំងអស់គ្នាពីវីដេអូមុនដែលខ្ញុំនឹងថាធ្វើវីដេអូបែបហ្នឹងហើយកាលហ្នឹងគឺខ្ញុំចេញមកធ្វើវីដេអូបែបហ្នឹងហើយអ្នកទាំងអស់គ្នា បាទអញ្ចឹងមុនចូលវីដេអូបាទកុំភ្លេចបាទចុច like និងធ្វើការ subscribe ជួយខ្ញុំម្នាក់មួយផងបាទដើម្បីផ្ដល់ជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្ថែមទៀត វិសាហ្នឹងឥឡូវធ្លាក់ view មែនតើអ្នកនេះដោយសារខ្ញុំខានធ្វើវីដេអូយូរមែនតើតែតើបើត្រឡប់មកធ្វើវិញអឺនេះគ្នាប្រកាសជាឃើញបាទគឺខ្ញុំបានជាប់ជាមួយនឹង Facebook បាទអញ្ចឹងគឺខ្ញុំនឹងនិយាយរំថាអាផ្ដាច់ហ្នឹងគឺវាដូចជាមួយនឹងខ្ញុំផ្ដាច់ជូនអ្នកគ្នាលើកមុនគឺ Game Center ហ្នឹងបាទគឺវាស្តៀងតែគ្នាទេអូខេអញ្ចឹងគឺវាដូចតែគ្នាទេអ្នកគ្នាឃើញបាទខ្ញុំជាប់ Facebook តោះឥឡូវយើងដំបូងឡើយអ្នកគ្នាធ្វើការចុចមកកន្លែង Game Center មកអឺ Game Center Account Center បាទ sorry sorry ហើយចុចកន្លែង Detail ទេអ្នកគ្នា3 OD Party ហ្នឹងបាទ គឺដូចជាលើកមុនដែលខ្ញុំបដាច់ game center ចេញហ្នឹងបាទគឺដូចតែគ្នាដែរទេអូខេតោះឥឡូវចុចលើវាប៉កមួយមកបាទបន្តមកទៀតអ្នកគ្នានឹងឃើញបាទគឺខ្ញុំបានជាប់ជាមួយនឹង Facebook នេះបាទជាប់មួយ Facebook បាទគឺវាលើកមុនខ្ញុំបដាច់ game center នេះឥឡូវខ្ញុំបដាច់ចេញហើយបាទគឺលើកមុនធ្វើវីដេអូមួយដែរហើយឥឡូវគឺមកបដាច់ Facebook ចេញនិយាយនិយាយរួមទៅបាទគឺវាដូចតែគ្នាទេឥឡូវចុចប៉កហើយយើងចុចខាងក្រោមទៀតអ្នកគ្នា អញ្ចឹងពីបន្ទាប់ពីយើងចុចខាងក្រោមហើយគឺវានឹងធ្វើការ send code ហ្នឹងហើយ send code ចូល Gmail របស់យើងដូចលើកមុនតែម្ដងអ្នកគ្នាលើកមុនខ្ញុំធ្វើរបៀបផ្ដាច់ Game Center ហ្នឹងគឺវា send code អីយ៉ាងដែរតោះឲ្យចុចគេ send code មកចឹងបន្ទាប់ពី send code ហើយយើងធ្វើការចូលទៅយកលេខកូដក្នុង Gmail របស់យើងមកតោះឥឡូវចូលយកលេខកូដក្នុង Plan សិនអូខេបាទតោះឥឡូវបន្ទាប់ពីខ្ញុំយកលេខកូដរួចហើយខ្ញុំក៏ដាក់ pass វាចូលហើយក៏ចុច send ទៅបាទអញ្ចឹងអ្នកគ្នាមើលអសផងយ៉ាត់ឃើញពណ៌លឿងលឿងច្រឡំចុចពណ៌លឿងគឺអតិបាទចឹងការទេយើងចុចអូខេមើលអ្នកគ្នាមើលអសផង តោះឥឡូវគឺយើងចុចបាច់ចឹងមកគឺវាផ្ដាច់ឲ្យយើងបាទហើយអ្នកនរគ្នាបាទគឺអែមែនតើនេះគឺខ្ញុំផ្ដាច់បានហើយអញ្ចឹងគឺការផ្ដាច់ Facebook និងផ្ដាច់ Game Center យល់មកតែកន្លែងហ្នឹងគឺវាដូចគ្នាទាំងអស់តែម្ដងអ្នកនរគ្នាបាទអញ្ចឹងបងប្អូនយើងគាត់មានចម្ងល់ហើយគឺអាចខមមិននៅក្នុងវីដេអូមួយនេះបានក៏ដូចជាធ្វើការឆាតមកសាកសួរខ្ញុំបានអូខេបាទអញ្ចឹងអរគុណអ្នកនរគ្នាចំពោះការតាមដានទស្សនាចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាទអូខេបាយបាយ